ជុំរៀបសួរដំណឹងពិសេសសម្រាប់អ្នកដែលមានឃ្លាំងមិនថាធំឬតូចនោះទេអស់បារម្ភពីបញ្ហាសម្អាតកន្លែងរបស់អ្នកទៀតហើយ លោកត្រាំបានអះអាងថា បានយកបច្ចេកទេសពិសេសពីក្រៅខົບមកដោះស្រាយបញ្ហារបស់អ្នកមានឃ្លាំងនិងអីវ៉ាន់ច្រើនដូចនេះតើមានអ្វីពិសេសសូមជួលលោកត្រាំដើម្បីបង្ហាញពីរបបកំហឹងថ្មីរបស់គាត់ Bart Schure's day because of some people maybe they lazy to prepare the staff បាទដោយសារឃើញថាមានមនុស្សជាច្រើនគាត់ប្រហែលជាគាត់ខ្ជិលនៅក្នុងការលាងសម្អាតឃ្លាំងរបស់គាត់ដូច្នេះគាត់ក៏សម្រេចចិត្តលក់សម្ភារៈនៅក្នុងឃ្លាំងនឹងអស់សិនចាំគាត់លាងតាមក្រោយដូច្នេះវាដូចជាមិនល្អទេនៅពេលដែលយើងលក់វាអស់ហើយយើងទិញវាចូលមកវិញនោះឥឡូវហ្នឹងយើងនាំមកនៅសេវាល្អមួយ អ្នកទាំងអស់គ្នាពុំចាំបាច់លក់សម្ភារៈឲ្យអស់ហើយចាំលាងឃ្លាំងតាមក្រោយតទៅទៀតនោះទេគ្រាន់តែចំណាយបន្តិចបន្តួចមកលើសេវាកម្មរបស់យើងទៅ ពួកយើងនឹងដោះស្រាយបញ្ហាសម្រាប់ការលាងឃ្លាំងរបស់អ្នកទាំងអស់គ្នាបានយ៉ាងងាយស្រួលបាននេះយើងឈប់លក់លាងខ្លាំងទៀតហើយមែនទេ Yes correct we no need បាទត្រឹមត្រូវហើយ យើងមិនចាំបាច់លក់លៀងឃ្លាំងតទៅទៀតទេ យើងយល់ពីបញ្ហារបស់អ្នកទាំងអស់គ្នាប្រហែលជាមកពីអីវ៉ាន់ទាំងអស់នោះវាពិបាកក្នុងការរើដូច្នេះអ្នកទាំងអស់គ្នាក៏សម្រេចចិត្តលក់លៀងឃ្លាំងក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាប្រើសេវារបស់ខ្ញុំពួកយើងនឹងជួយអ្នកទាំងអស់គ្នាយើងនឹងរៀបចំឲ្យស្អាតហើយយើងនឹងលាងសម្អាតតាមរបៀបបច្ចេកទេសខ្ពស់របស់ពួកយើងដូច្នេះអ្នកទាំងអស់គ្នាអស់បារម្ភពីបញ្ហា ដែលឃ្លាំងមិនស្អាតនោះទៀតហើយដូច្នេះគុំចាំបាច់លក់លាងឃ្លាំងតទៀតទេប្រើសេវាកម្មរបស់យើងទៅមានដែរលោកជ្រក់ត្រាំជាម្ចាស់អាជីវកម្មថ្មីមិនទាន់ចុះឈ្មោះបម្រើសេវាកម្មលាងឃ្លាំងគ្រប់ប្រភេទ Yes we are សូមអរគុណលោកជ្រក់ត្រាំសង្ឃឹមថាសេវាកម្មលាងឃ្លាំងរបស់លោកនឹងមានការគ្រប់គ្រងច្រើន ពីកម្មវិធីរបស់យើង សូមអរគុណនិងសូមជម្រាបលា Yes thank you And don't forget បាទអរគុណហើយកុំភ្លេចសេវាកម្មលាងឃ្លាំងរបស់យើងណាសូមអរគុណសូមជម្រាបលា